សួស្តីអ្នកនរគ្នាបាទអូខេអញ្ចឹងគឺថាជួបជាមួយខ្ញុំគឺថានឹងចង់ឲ្យបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបធ្វើធ្វើលីងក្រេកលីងណាធ្វើលីងកុំឲ្យខូចជាធម្មតាយើងកាលណាយើង copy link ដាក់ក្នុងក្នុងក្រុម description ពីច្រើនវាឆាប់ខូចអញ្ចឹងយើងតតក្រេកវា ខេអញ្ចឹងដើម្បីក្រែកវាបានធ្វើឲ្យវាមានគុណភាពបានយូរអញ្ចឹងគឺយើងត្រូវទៅបង្កើតវាឬក៏ធ្វើវាធ្វើ link ហ្នឹងអញ្ចឹងហើយឧទាហរណ៍ថាយើងចូលក្នុងឆានរបស់យើងយើងជាធម្មតាអឺជាធម្មតាបើអ្នកអត់ដឹងគឺគាត់អាចនឹង copy គឺគាត់អាចនឹងចុចទៅលើ link ចឹងហើយគាត់អាចនឹង copy ចឹងហើយគាត់អាចយកទៅផាស យកហ្មងអញ្ចឹងហើយធ្វើឲ្យ link ហ្នឹងវាឆាប់ខូចឆាប់មានបញ្ហាអញ្ចឹងទៅអញ្ចឹងដើម្បីយើងធ្វើកុំឲ្យវាខូចបានអញ្ចឹងយើងត្រូវអឺមានកម្មវិធីមួយទៀតអញ្ចឹងកម្មវិធីហ្នឹងយើងចូលទៅសិស្សទាំងអស់គ្នាអញ្ចឹងយើងបង្កើត tab មួយហើយយើងវាយពាក្យថាវាយតាមខ្ញុំមក bitly bitly link នេះ ចឹងហើយ bit link ហ្នឹងចុចតែប៉ុណ្្នឹងមកហើយចាំសញ្ញា logo វាគឺសញ្ញា logo នេះអូខេអញ្ចឹងហើយយើងចូលមកយើងមិនបាច់តន់ធ្វើបាច់ធ្វើអីវាច្រើនទេយើងគ្រាន់តែបង្កើតចុចចូលកន្លែង create ហើយវាចេញ map ហ្នឹងហើយបន្ទាប់មកយកនេះអា link នេះយើង copy វាមកអញ្ចឹងមកហើយបន្ទាប់មកយើងយកមកផាស ចឹងវាវាកាត់អស់ហើយវានៅសល់តែប្រវាយហ្នឹងឯងចឹងយើង copy វាមកគឺអូខេហើយ Facebook ក៏អញ្ចឹង Instagram Telegram Twitter អីគឺដូចគ្នាអត់មានអីពិបាកទេអញ្ចឹងយើងទីថាឥឡូវទៀតខ្ញុំគេ add មួយ Studio សិនដើម្បីខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាមើលសិន ហើយអញ្ចឹងយើងចូលទៅ edit video មួយអញ្ចឹងនេះឧទាហរណ៍ថាខ្ញុំយកមកផាសនៅកន្លែងក្រោមនេះចុះនេះហើយខ្ញុំចាប់ដើមផាសវាផាសវានេះ link តែប៉ុណ្ណឹងគឺវាអូខេហើយវាអត់វែងញ៉ៃញ៉ៃច្រើនដូចយើង copy មកទាំងអស់ផងហើយវាអាចនឹងធ្វើឲ្យអត់អត់អត់ខូច link ទេអាហ្នឹងវាបានយូរអញ្ចឹងហើយទោះបីជា channel គេធំធំក៏ដោយគឺគេមិនដែល copy យកមកទាំង វែងអញ្ចឹងឯងគេតែងតែដាក់ក្រេតប្រើអាកម្មវិធី Bitly Link ឯងអញ្ចឹងបើតាមកាពិតទៅ link ក៏វាមានច្រើនដែរប៉ុន្តែភាគច្រើនទូទៅគឺគេប្រើមួយហ្នឹងឯងគេស្តង់ដារហ្មងអញ្ចឹងឲ្យយើងប្រើអាហ្នឹងទាំងអស់គ្នាទៅវាអត់ងាយខូច link ទេហើយវាល្អទៀតអូខេអញ្ចឹងឲ្យវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងចាំជួបគ្នាវីដេអូក្រោយមួយទៀតចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹង